គេសួស្តីអ្នកទាំងអស់គ្នាហ្នឹងឥឡូវមកវីដេអូថ្មីទៀតហើយថ្ងៃមុនចេញទៅអាងទៅលេងនៅអាងប្រាំងថ្មទឹកនៅច្រើនហើយកន្លែងស្ដុកខ្លាំងហើយទៅលេងបានអត្រី3ចូលត្រីដៀបមួយហើយនឹងកូនត្រីរស់2គ្រាប់ហើយឥឡូវមានណាទេមានណាលេងស្រែក្បែរផ្ទះម្ដងជិលហិចហើទៀតថ្ងៃនេះសុំគេចេញធ្វើការមួយកណាត់ថ្ងៃមកឆ្លៀតបានប៉ុន្មានបាទ2ម៉ោងណា ចេញមកលេងម្ដងហើយមកដល់កំពុងតែរៀបចំបូមម៉ាស៊ីនអូបូមម៉ាស៊ីននេះបូមទឹកនេះបិទទំនប់ត្រឹមនេះមួយកណាត់អញ្ចឹងយើងនឹងនេះបូមទឹកចាប់ត្រីតែជ្រុលយកដងសទូចមកហើយឥឡូវអមើចេញទៅបបកមកប្រើសិនចាំទឹកគ្រីងចាំមកចាប់ត្រីម្ដងហ្នឹងហើយមិនមកចាំតាមដានទាំងអស់គ្នាបងប្អូន trụ đấy rồi này. trời kinh trời បារាទាំងអស់គ្នាត្រីត្រីនេះហ่ะខំឲ្យលោតប្រផាក់ប្រភែងទាំងអស់គ្នាខំបៀម សំប្រងខ្ញុំហើយរត់មុខទៀតលេងនៅវត្តហ្នឹងណាអូនេះជាប់ដែរចុយកលៀនបន្តិចជាប់ដែរអឺបងប្អូនណាចុយ ត្បូលត្បូលដល់តែដាច់ដាច់ផ្លែទាំងហ្នឹងមកទៅត្រីដល់បងប្អូនខំលោតឲ្យនេះស្អីហ្នឹង Tá atrás da mãe. Tem menos para dar. Chẳng thể chẳng tu. Đi, à là bò vô. Bò ai. Trời. នេះបងត្រីទក់ទក់ច្រើនដែរតាមនេះហើយប្របកខាំបូមស្រះខាងអីបាត់អីអាត្រីម៉ែណាខំ ឲ្យដាក់អាឡែអាឡែអាឡែអាឡែមើលចូលដល់ផ្លែលូតមើលចូលដល់ផ្លែលូតអូអានេះប៉ះដៃអត់បានមែនចុះបងអើយរត់ទៅរត់ទៅ ដេកទៅហ្នឹងនិយាយទៅដេកច្រើនដែរកុកយប់ឡើងអីឆ្លោះបើប្រចាំង7មើលឃើញឡើងចាកុកចូលមិនទីណាយកទីអីនៅតាគីបំពោមកដូចតាមច្រើន តាមយកធុងពេត្រូឲ្យវាមិញហើយ7ពាក់ហើយតាមចាប់បានពាក់កណ្ដាលឥឡូវអាឡៃម្លេចត្រីអាណាអូយរស់ដាក់ដោយរស់ហើយអាណាចាក់ទៅចាក់ព្រឹបព្រឹបមកអាងចាប់ទៀតមេងឹតមែនតើណាយើទៅមើលណាទៅអញហ្នឹងអូមក ត្រីហ៎នេះដាក់រស់ហើយឃើញអញ្ចឹងអញណអាណាស្រះឈូកហើយនោះនេះនេះនេះហៅថាបន្ទងណានេះមិនទុងវាចង់ប៉ុនកដៃហើយដល់កត្រីបើគិតពីកន្លែងបបកមិញក្រណហើបហើបតែប៉ុនប៉ុនតែຂະຫນາດខ្លះគីឡូហ្នឹងទៅទីទីនេះហើយទីនេះខ្ញុំធ្វើទៅណាទៅ មុនជិះទៅស្អីក៏ទៅឲ្យកន្លែងថនអញអញបានទៅទេហើយទៅពីរនាក់ទៅបាក់ប្រិចចិនទងលោតអើយចាំបងឲ្យដល់មិនជិះនេះបងប្អូនអើយទឹកអូចូលមកមិញឥឡូវបូមម្ដងទៀតវាចាប់ឡើងដល់ដល់ហើយចាប់ឡើងដល់នោះ លើបូមនឹងទៀតហើយអានេះកើតទេបើអត់បិឆេះម៉ូតូងាប់អើយអើយប្រាក់ជើងខោបាត់ហើយអាខំលាត់ប្រវិននឹងហើយផុងដល់ទៀតបងអើយហាមកលាស់វើយឯងនេះនេះអញថាកុំឲ្យអលាស់ អាលមលយកអាឡោះដាក់ដាក់អញអឺមត្រីត្រីស្អាផុកមើលមិនឃើញចុយកដួយរួយយ៉ាញទៀតទៀតណែលយមកអានេះមែននេះនោះវិញនេះអឺវិញនេះចុយអស់សាំង Ờ, sang Đúng đúng để biết sang ra luôn rồi Cái anh đi ờ, này chặt, chặt ba vào đầu, <laughs> Ừ, អាសាំងហូរមកវិញហើយបាទបាទមិនមកគិតអស់មើលណានេះអា3ខាំអូអាកន្លះគីឡូហ្នឹងគឺដូចហ្នឹងកន្លះគីឡូអាកាទៅស្ទួយ20មន់អូអានេះចូល 6ខាំណានេះ7អានេះការស្ទូចនៅព្រៃមន់ណាអូចុយម៉ាគាត់អត់ជឹបស៊ឺតសាប់ឡាតែកតុយដល់ហើយបងប្អូននេះត្រីធំតែខ្លួនកតុយមើលដូចត្រីក្រំខំគ្នាដល់ខ្ទេចខ្ទេចអស់ហើយសល់ពេលហ្នឹង បងប្អូនអើយមុនហ្នឹងអស់សាំងទឹកហូរមកប្រាវមកវិញទៅឥឡូវដាក់សាំងយើ គ្រាប់ទាំងអស់ប្រហែលចូលបាន5 5ប៉ោតហើយអត់ដល់4ប៉ោតនៅផ្ទះឡងបកសត្រីគឺឡងបកអត់ស្បផ្ទះនេះណាបងអេគាត់ទៅផ្ទះណាបងទីនេះខត់អត់ហើយចូលខត់មួយថ្ងៃឲ្យចាប់ត្រីអត់អើព្រោះអូនណាអន្ទងនេះអញមកអញយកទៅណែអញស៊ីទៅបែរថាយកធំមួយធំមួយហ្មង ຕົງនឹងថងទៅអស់មួយដែរធំអើនេះអញចង់បានមួយនេះអូនេះអាមួយនេះអញមកអូចាំមកវាដាក់ឯណាអាចកោនេះនេះបងធានីនឹងដាក់ឲ្យវាដាក់ទៅអីអោយតែចិត្តស្មានតិចមើលអាកុំអោយតែចិត្តណូ ជួយពូហាអត់ជួយមកជួយមកមួលកាត់អោយទៅឈាមអូទៅហើយទៅហើយដួលមកដួល这样子。 Ừ. Nó không nổi đây nhỉ, tuần tù nhỉ, anh tuần chuột rồi. Tuần tù, tuần không đợi à. đây. Nào gạo. Tụi thả rụi hai ở ăn, tụi hai. Bạm. Nó đã không nổi hai mù. Hả, con đi Xí ơi, thấy mùi, tao đặt xí lâu tao tao. Tê. Nên chăng, tông mà cái nồi. Lạ, à, lạ, bập, bập, bập anh chăng có lạ. Mình lặng ở đây, ừ. chập cái độc mạnh mùi chụp. នេះឡើងមួយអូនឡើងសុំក្តៅទៅអើយអឺជុះជុះហួចាក់ទៅនេះមករើសមកហ្នឹងហើយបងប្អូនឥឡូវដល់ម៉ោងទៅផ្ទះត្រីចាប់អស់ហើយដែរត្រីបើគិតពីសរុបទៅប្រហែលជាបាន4ប៉ោតត្រូអានេះប្រហែលបានខ្លះខ្លះប៉ោត ចម្រុះមានណាប៉ិនមេដៃមេជើងមកទាំងអស់តបពួកពួកអាផ្ទុះហើយនឹងពន្តិរស់យើងពួកអាត្រីពីរខាំសបោពួកអាធំធំយ៉ាងណាអត់ស្អីទៅតាមបន្លាយឡើយរៀបស្នាញ់រៀបអីស្នាញ់ត្រង់នៅទាំងអស់នេះតផងផង ខ្លួនឯងនៅទាំងអស់ណែណាឥឡូវវីដេអូយើងមានប៉ុណ្្នឹងទេបងណាអត់ប៉ុណ្្នឹងទេបាយបាយ